លីជាគីឡូជាមធ្យមរបស់ទារួម៉ាម៉ាក់មើលមើលទម្ងន់កូនគ្រប់តាមស្តង់ដារដែរឬទេគុណបានប្រមាណខែហើយគីឡូត្រឹមត្រូវតាមស្តង់ដារទេយើងអាចថ្លឹងទម្ងន់កូនដោយខ្លួនឯងឬថ្លឹងគីឡូនៅពេលទៅជួបពេទ្យម្ដងម្ដង ដែលពេទ្យនឹងយកគីឡូកូនធៀបនឹងអាយុយកកម្ពស់ធៀបនឹងអាយុឬយកកម្ពស់ធៀបនឹងទម្ងន់នេះបើតាមការឲ្យដឹងពីលោកវិជ្ជបណ្ឌិតអ៊ុនយូបម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ផ្នែកប្រដាប់មុនលាអាហារបើតាមនាយករងនៃមន្ទីរពេទ្យសម្រាប់ព្យាបាល Medicare កាលណាកូនខ្វះអាហារូបត្ថម្ភគីឡូមិនគ្រប់តាមស្តង់ដារនិងបង្កឲ្យមានផលប៉ះពាល់ដល់ការលូតលាស់ទាំងផ្នែករាងកាយនិងបញ្ញាស្មារតីនេះជាគីឡូជាមធ្យមរបស់ក្មេងប្រុសនិងក្មេងស្រី បើទីរក់មានទម្ងន់ប្រហែលឬដោយការរៀបរាប់បញ្ជាក់ថាក្មេងមានសុខភាពល្អមិនខ្វះអាហារូបត្ថម្ភឡើយ។ តែបើខ្វះឬលើច្រើនជាសញ្ញាមិនអន់ទេប្រញាប់នាំកូនទៅមន្ទីរពេទ្យដើម្បីជួបគ្រូពេទ្យជាមិនតាន់1ទម្ងន់ក្មេងប្រុសធៀបនឹងអាយុពេលកើតទម្ងន់2.5គីឡូក្រាម1ខែទម្ងន់3.4គីឡូក្រាម2ខែទម្ងន់4.3គីឡូក្រាម3ខែទម្ងន់5គីឡូក្រាម4ខែទម្ងន់5.6គីឡូក្រាម 5ខែទម្ងន់6គីឡូក្រាម6ខែទម្ងន់6.4គីឡូក្រាម7ខែទម្ងន់6.7គីឡូក្រាម8ខែទម្ងន់6.9គីឡូក្រាម9ខែទម្ងន់7.1គីឡូក្រាម10ខែទម្ងន់7.4គីឡូក្រាម11ខែទម្ងន់7.6គីឡូក្រាម12ខែទម្ងន់7.7គីឡូក្រាម2 ទម្ងន់ក្មេងស្រីធៀបនឹងអាយុពេលកើតទម្ងន់2.5គីឡូក្រាម1ខែទម្ងន់3.2គីឡូក្រាម2ខែទម្ងន់3.9គីឡូក្រាម3ខែទម្ងន់4.5គីឡូក្រាម4ខែទម្ងន់5គីឡូក្រាម5ខែទម្ងន់5.4គីឡូក្រាម6ខែទម្ងន់5.7គីឡូក្រាម7ខែទម្ងន់6គីឡូក្រាម